យើងបានបំពេញនៅបុណ្យកុសលសំខាន់ណាស់គឺមានប្រសង់ជាតេខិណាយបុគ្គលទាំងជ្រោមជ្រែងទំនុកបំរុងពុទ្ធសាសនា តាមរយៈការទំនុកបំរុងព្រះភិក្ខុសង្ឃហ្នឹងប៉ុណ្ណា ហ្នឹងឯងមិនស្វែងរកតេខិណៃបុគ្គលអីដតីទៅទេគឺប្រសង់ហ្នឹងហើយបានហៅថាតេខិណានុបទានប៉ុណ្ណាហ្នឹងឯងក្នុងការដែលឧទ្ទិសនៅទានហ្នឹងឯងឲ្យដល់អ្នកដែលចែកឋានទៅហ្នឹងព្រះអង្គសម្ដែងជាកិច្ចរបស់កូនប្រុសស្រី ក្នុង អង្គត្រនិកាយបញ្ញកនិបាតក៏ដូចជាការដែលព្រះអង្គសម្ដែង ក្នុងសង្គាលកៈសោតអំពីកិច្ច របស់កូនប្រុសស្រីដែលត្រូវធ្វើជាមួយមេត្តាបិតាទៅទី5ហ្នឹងគឺតក្កិណានុបទាននឹងឯងកណាគឺឧទ្ទិសទេអិទាំងវោញាតិណង្ហោតសុកិតាហោនតញាតិយោគឺឧទ្ទិសទេនទានទានហ្នឹងគឺសំដៅយកទេយវត្ថុកណាអថកថាតេរោកតសោតហ្នឹងគឺបានបញ្យលទេនហ្នឹងគឺទេយវត្ថុដែលបានថ្វាយចំពោះសង្ឃហ្នឹង មានចៃវរបិណ្ឌបាតចនាសនៈកិលេសអភ័យសិជ្ជៈហ្នឹងអាហ្នឹងឯងអ៊ីទាំងអ៊ីទាំងប្រែថានេះហ្នឹងគឺបានដីថាអតិយវត្ថុហ្នឹងឯងរតីយវត្ថុនេះចូលមានដល់ញាតទាំងឡាយ សូមឲ្យញាតទាំងឡាយបាននៅសេចក្តីសុខហើយបានយ៉ាងម៉េចបានហ្នឹងគឺតាមរយៈនៃតក្កិណៃបុគ្គលហ្នឹងព្រះសង្ឃទទួលឆាន់ទទួលប្រើប្រាស់មែនប៉ុន្តែអានុភាពសិល របស់បដិគិយកៈហ្នឹង ជាមួយនឹងកម្លាំងឧទ្ទិសកម្លាំងឧទ្ទិសរបស់ម្ចាស់ទេពហ្នឹងញាតហ្នឹងដែលបានឧទ្ទិសទេពហ្នឹងរបៀបដូចយើងផ្ញើវៃវៃឲ្យដល់ពុកម្ដាយយើងគាត់នៅអាមេរិកកាំងអីចឹងបារាំងកាណាដាអីចឹងយើងផ្ញើទៅតាមអ្នកនេះអ្នកនោះអីចឹងហើយអ្នកនេះអ្នកនោះហ្នឹងគឺស្មោះត្រង់អត់យល់របស់យើង ទៅបបភោពិសា ប្រើប្រាស់អីទេគឺគាត់យកទៅជូនឪពុកម្ដាយយើងនឹងឯងយ៉ាងណាមិញគឺថាអាស្រ័យនឹងតេខិណៃបុគ្គលគឺប្រសង់ដែលមានសិលនេះអានឹងប្រៀបដូចជាមនុស្សដែលស្មោះត្រង់អញ្ចឹងនឹងឯងបើមនុស្សដែលគេខូចគេមិនស្មោះត្រង់គេយករបស់យើងទៅយកទៅយើងផ្ញើទៅឲ្យឪពុកម្ដាយយើងក៏អត់បានទេ ព្រោះអ្នកទទួលបញ្ញាហ្នឹងគឺណាទទួលយកទៅក៏យកខ្លួនឯងទៅនឹងឯងចឹងបដិគិអកតិកាណាអត់មានសិលអាហ្នឹងគឺអត់អត់បានអត់បានដល់អ្នកដែលចាក់លោកនឹងទៅកើតក្នុងទីណាណានឹងទៅនោះទេចឹងហើយបានត្រូវពឹង ណាប្រសងបព្វជិតអ្នកមានសិលហ្នឹងក៏ណាហ្នឹងគឺឲ្យញាតិញោមបងប្អូនកូនចៅជ្រាបអញ្ចឹងណាហ្នឹងឯងហើយតើព្រះសង្ឃផ្ញើទៅយ៉ាងម៉េចបើលោកឆាន់បើលោកប្រើប្រាស់ខ្លួនលោកអានេះយើងត្រូវយល់ពីកម្លាំងសិលកម្លាំងសិលនឹង មានអានុភាព រួមជាមួយកម្លាំងការឧទ្ទិសទេហ្នឹង ដែលញាតិញោមបានធ្វើសម្រាប់ទៅ ជាបុណ្យកុសលដែលជាតេកិណានុបទានហ្នឹងយើងឧទ្ទិសទៅកម្លាំងទានហើយនឹងកម្លាំងសិលរួមគ្នានឹងការអនុមោទនារបស់ញាតិហ្នឹងគឺថាឲ្យសម្រាប់ជារបស់ថ្មីថ្មីជារបស់ទឹកកើតឡើងចឹងហ្មងប៉ុន្តែហាភោជនកើតឡើង ស្រះទឹកបោកករណីឬក៏អ្វីអ្វីតាមនឹងតាម ដែលយើងឧទ្ទិសទៅនឹងឯងចឹង ហើយកើតឡើងជារបស់តិបតិបគឺបានដីថាមិនមែនរបស់ដែលយើងឧទ្ទិសទៅនឹងរត់ទៅហោះទៅអីដូចយើងផ្ញើតាមប៉ុស្តិ៍ប្រៃសណីឬក៏ផ្ញើតាមអ្នកអតីអីទេអានឹងគឺជាអានុភាពនៃប៉ុននឹងឲ្យសម្រេចវ័យវ័យទាំងអស់ហ្នឹងនឹងឯងតែ បានថ្វាយផ្លែស្វាយដល់ព្រះដ៏មានពុភៈឧទ្ទិសឲ្យឪពុកកើតទៅជាចំការស្វាយទាំងហ្នឹងឯងហើយឪពុកហ្នឹងបានបរិភោគស្វាយហ្នឹងឯងដែលមានឲ្យជារសពិសេសពិសេសហើយថ្វាយទឹកដល់ព្រះដ៏មានពុភៈឧទ្ទិសទៅដល់ឪពុកហ្នឹងកើតទៅ ជាទឹកស្រះបោករណីហើយកំរាលដែលថ្វាយក្រាលព្រះដ៏មានពុភៈហ្នឹងឧទ្ទិសទៅ คล้ายទៅជាវិមានឪពុកនឹងបានទៅជាវិមាននៃកប្រែតអ្នកដែលចែកឋានទៅនឹងហត្ថពេតៈនឹងបាននៅនឹងវិមាននឹងគណានឹងឯងនឹងគឺរឿងរ៉ាវក្នុងពេតវត្ថុនឹងគ្រាន់តែលើកជាការបញ្ជាក់ឲ្យឃើញថារបស់ដែលកើតឡើងនោះគឺកើតអញ្ចឹងកំរាលក្រាលថ្វាយប្រពុតសោះហ្នឹងណានឹងឯងដល់ទៅពេលទិសទៅទៅជាវិមានទៀតនឹងក្នុងបៃដកលេខ 56បេតវត្ថុប៉ុណ្ណារឿងពុកដែលទៅរត់ទទួលទានតាមអ្នករទេសនឹងទៅត្រូវចោលមកប្លន់ហើយឡែងទៅយកប្រាក់500កហបណៈនឹងទៅលាក់ទុកទៅហើយចោលរួប្រាក់អត់ឃើញវាយដល់ឲ្យស្លាប់ទៅនឹងឯងទៅនឹងឯងដោយការជាប់ជំពាក់នឹងប្រាក់ហ្នឹងក៏កើតទៅជាប្រែត នឹងឯងហើយស្រឡាញ់កូនស្រីហ្នឹងដែលយកទៅទុកដាក់ផ្ញើនឹងគេហ្នឹងក៏ចេះតែតាមមើលទៅដល់ពេល កូនហ្នឹងបានទៅនៅជាមួយសប្បុរសរៀនក្រុងសាវត្ថីសម័យពុទ្ធកាលសប្បុរសហ្នឹងណែនាំឲ្យបានរៀបចំចង្ហាន់យកមកថ្វាយព្រះពុទ្ធអង្គហ្នឹងពេលព្រឹកក៏ព្រះអង្គទ្រង់ស្ដេចយាងរៀបចំ ចេញទៅបិណ្ឌបាតហ្នឹងក៏ព្រះអង្គទ្រង់អនុគ្រោះទទួលនៅបបទទួលនៅស្វាយទទួលកំរាលទទួលទឹកអីអីទាំងអស់ហ្នឹងនឹងឯងនឹងលើកដើម្បីឲ្យកូនចៅបានជ្រាបថា ការដែលយើងផ្ញើទានទៅតាមប្រសង់ហ្នឹងគឺអញ្ចឹងនឹងឯងគឺជារឿងអាកំបាំងណាស់តលតែយើង មានកម្មសិកតាសទ្ធារួមជាមួយនឹងកម្មសិកតា បញ្ញាដែលយើងមានសទ្ធាមានបញ្ញាយល់ដឹងពីអានុភាពរបស់កម្មដែលដូចជាចុតិបដិសន្ធិអីចឹងទាំងហ្នឹងឯងអត់មានមនុស្សសត្វបកុលណា ដែលថាស្ទុះទៅអន្តលទៅទៅកើតក្រោយពីស្លាប់ទៅនឹងគឺវាអត់មានស្អីទៅកើតទេ ព្រមនោះយើងជាឧបាទានខណ្ឌដែលកើតហើយមានតែរលត់អស់សូន្យទៅតែប៉ុណ្ណឹងទេអត់មានអីថិតថេរទៀងទាត់ទៅកើតទេឃើញណាប៉ុន្តែកម្មជាបច្ច័យធ្វើឲ្យកម្មជារូបនិងវិបាកកបរិសន្ធិកើតឡើងវាជាអានុភាពរបស់កម្មវាធ្វើឲ្យមានកើតអញ្ចឹងអានឹងវាជាច្បាប់របស់កម្មនិយមធัวអញ្ចឹងទេកណាពិតមែនតែយើងមិនមានទេពចក្ខុ ដើម្បីនឹងដឹងថាអ្នកស្លាប់ទៅកើតក្នុងទីណាណាអីក៏ពិតប៉ុន្តែ វាមាន បញ្ញាចក្ខុភ្នែកគឺបញ្ញាដឹងដឹងក្នុងបដិច្ចសមុបាទធัวដឹងពីការកើតឡើងនៃកម្មហ្នឹងគឺជាប្រភព ដែលនាំឲ្យមាននរៈប្រែតិឆានអសូរកាយមនុស្សទេវតារូបព្រំអរូបព្រំហ្នឹងគឺនៅលើកម្មហ្នឹងហើយបើកម្មហ្នឹងមិនកើតឡើងទេ ព្រោះអស់អវិជ្ជាតណ្ហាបាទៀត នឹងគឺជាព្រះខេណាស្របចូលកាន់ព្រះនិព្វាននឹងឯងគឺព្រះនិព្វាននឹងត្រង់ដែល ការអស់ទៅ នៃ កម្មភព និងឧបបត្តិភពនឹងឯងដោយអំណាចនៃសោតាបត្តមៈសកតិគេមិមៈអនាគេមិមៈអរហត្តមៈនឹងនឹងឯងដែលជាបដិបទា ទៅកាន់ព្រះនិព្វានអញ្ចឹងនៅក្នុងសេចក្តីនេះរឿងដែល ពុទ្ធបរិស័ទយើងបានសិក្សាអប់រំបញ្ញា ទៅបានជ្រាបដឹង អំពីកម្លាំងកម្មដែលឲ្យមានបដិសន្ធិហ្នឹងខ្ញុំណាគ្រាន់តែលើក ដើម្បីបញ្ជាក់មករឿងដែលថាការដែលថ្វាយទៀនចំពោះព្រះព្រះភិក្ខុសង្ឃហ្នឹងហើយហេតុអីបានជាបានដល់អ្នកដែលចែកឋានទៅហ្នឹងបានរបៀបម៉េចអាហ្នឹងគឺអានុភាពរបស់កម្មហ្នឹងគឺជាបច្ច័យអញ្ចឹងជាបច្ច័យឲ្យកើត អ្វីអ្វីដែលយើងឧទ្ទិសទៅនឹងឯងអ៊ីទាំងនេះណាអ៊ីទាំងហ្នឹងគឺបានដីថា នេះនេះហ្នឹងគឺថាទៀននេះទៀននេះគឺអ្វីអ្វីដែលយើងបានប្រគេនដល់ប្រសង់នឹងឯងឲ្យរបស់ទាំងអស់ហ្នឹងបានដល់ញាតនឹងឯងអញ្ចឹងទៅក៏បាន ទៅតាមរយៈហ្នឹងតាមដែលប្រសង់ដែលមានសិលជាតេកណៃបុគ្គលហ្នឹងមួយហើយតាមដែលយើងជាម្ចាស់ទៀនមានបនឧទ្ទិសទៅហ្នឹង ហើយនឹងការអនុមោទនីរបស់អ្នកដែលត្រូវទទួលហ្នឹងប្រកបដោយអង្គ3ហ្នឹងហ្នឹងគឺកណាបគុណចាស់តែងតែសំដែងរឿយរឿយហើយហើយមានអីក្រៅតែពីធัวក្នុងកម្ពីហ្នឹងព្រោះធัวហ្នឹងវាផុតអំពីវិស័យរបស់យើងអីដែលនឹងថាត្រូវគិតគូរយ៉ាងម៉េចនិយាយយ៉ាងម៉េច យល់យ៉ាងម៉េចដឹងយ៉ាងម៉េចអីដតីទៅទៀតហើយពីព្រោះព្រះអង្គទ្រង់ញៀនព្រះអង្គទ្រង់ជ្រាបសេចក្តីពិតទាំងអស់ហ្នឹងសម្ដែង ប្រាប់មកព្រះអរហន្តក៏បានរៀបចំទុកមកទាំងពុទ្ធរិកាក្នុងតារោកតសោតទាំងអត្ថកថាហ្នឹងចឹងក៏យើងលើកឡើងសេចក្តីទាំងអស់ហ្នឹងទៅតាមកម្មសកតាសទ្ធាផង ព្រោះយើងអត់អាចចាក់ធ្លុះបាន យើងមានសទ្ធានឹងប៉ុន្តែតាកទួងទៅនឹងកម្មសិកតាបញ្ញា ដើម្បីគ្រប់គ្រងសទ្ធានឹងឯងឲ្យបានត្រឹមត្រូវល្អកុំឲ្យសទ្ធានឹង ទៅជាឧបនិស្ស័យចេះតែមានការជឿអ្វីអ្វីដែលមិនមានហេតុផលនោះនឹងឯងប៉ុន្តែនឹងថាឲ្យយើងពឹងគំនិតដែលយើងគិតទៅ ឲ្យឃើញអ្វីអ្វីសពគ្រប់ទៅ តែម្ដងក៏អត់បានដែរពីព្រោះគុណិតយើងចាក់វាអត់ធ្លុះរឿងពិតដែលមានជំរឿទៅត្រូវបិទបាំងដោយអវិជ្ជានឹងឯងចឹងត្រូវសិក្សាអប់រំបន្តិចម្ដងបន្តិចម្ដងតាមរយៈនៃព្រះពុទ្ធដីកាហ្នឹងនឹងឯងចឹងសទ្ធាហ្នឹងជួយទប់បញ្ញាក៏មិនឲ្យគិតខុសក៏មិនឲ្យទៅ ជាមានអំនួតអួតអាង ហើយក៏មិនអាចនឹងថាឲ្យមាន ការឆ្កំឆ្គងអីទៅសំបីទៅក្នុងប្របាទវិមោកសង្វរៈហ្នឹងក៏បរិសុទ្ធដោយសទ្ធានឹងដែរយើងមិនអាចគិតជ្រាបដឹងសពគ្រប់ក្នុងសិក្ខាបទនឹងចេះចោះអីវិញត្រឹមត្រូវតាមគំនិតយើងគិតទៅនោះទេ គឺព្រះអង្គបញ្ញត្តិមកដោយសัพពយុត្តញាណមានតែយើងអាស្រ័យតថាគតពោធិសទ្ធាហ្នឹងទៅនាំឲ្យ បរិសុទ្ធបាននៅក្នុងបបាទិមោកសង្វរៈហ្នឹងលើកឧទាហរណ៍ឲ្យឃើញថា យើងមិនអាចយកគំនិតយើង មកគិតដោយអត់សទ្ធាហ្នឹងបានទេនឹងឯង ហើយសទ្ធានោះក៏មិនមែនអត្តប្រយោជន៍ទេជួយឲ្យយើង មានយោនិសោមអ្នកសិកាព្រោះសទ្ធានោះជាអាហារនៃយោនិសោមអ្នកសិកា នៅក្នុងអវិជ្ជាសោតតណ្ហាសោតអង្គតរនិកាយតិសកនិបាតនឹងព្រះអង្គត្រឡប់មកជាការសម្ដែងអាហារតាមផ្លូវកុសលនឹងទៅវិញសទ្ធានឹងដែលកើតមកអំពីសទ្ធមសវណៈជាអាហារនឹង សទ្ធានឹងជាអាហារនៃយោនិសោមអ្នកសិកាយោនិសោមអ្នកសិកានឹងជាអាហារនាំឲ្យមានសតិសម្បជញ្ញៈនឹងឯងអញ្ចឹងការដែលយើងមានកម្មសិកតាសទ្ធាមាន តថាគតពោធិសទ្ធានឹងជាសទ្ធាជួយឲ្យឲ្យយើងបានគិតកើតបញ្ញានឹងឯងកុំឲ្យថាយើងចេះតែជឿទៅវាស្លាប់បញ្ញា អាហ្នឹងគឺដោយសារតែយើងជឿដោយអត់បានស្ដាប់ឲ្យល្អអត់មានយោនិសោមអ្នកសិកានឹងឯងគេថាយ៉ាងម៉េចជឿអញ្ចឹងថាយ៉ាងម៉េចជឿអញ្ចឹងអាហ្នឹងមានលទ្ធិសាសនាដតីយកការជឿជាធំអញ្ចឹងទៅក៏មានដែរគឺថាសម្រាប់ត្រង់ដែលជឿហ្នឹងគឺស័ក្តិសិទ្ធទៅតែម្ដង សម្រាប់ក្នុងសាសនានឹងទៅតែម្ដង អានឹងក៏មានហើយប៉ុន្តែក្នុងពុទ្ធសាសនាគឺហេតុអីបានជាចាំបាច់ត្រូវជឿថាមកអំពីយើង គិតខ្លួនឯងអត់ឃើញ នឹងឯងហើយឧបនិស្ស័យឲ្យយើងមានតថាគតពោធិសធានឹងឯងបានជាយើងយកចិត្តទុកដាក់ស្ដាប់សិក្សាប្រពុទ្ធដីកានឹងដល់ស្ដាប់សិក្សាសង្កេតពិនិត្យទៅនាំឲ្យមានបញ្ញានឹងឯងអញ្ចឹងបានអង្គដែលនាំឲ្យ បានបញ្ញានឹងគឺមានសទ្ធាក្នុងនឹងមាន4ណាសត្យហានរហតាំងធម្មំនិពេនបតិយា សោសោសੰងលបតេបញ្ញੰអបមត្តោវិចក្ខណោនឹងព្រះអង្គឆ្លើយបញ្ហាលវកយៈដែលសួរអំពីបុគ្គលបានបញ្ញាដោយសារអ្វីហ្នឹងគឺសត្យហាណោអរហតាំងធម្មងដែលពេលបរិយាបុគ្គលមានសទ្ធាជឿជឿជឿធัวព្រះអរហន្តគឺថាតាំងពីកុសលកម្មបទ10ហ្នឹងមកជាមួយ គ្នានឹងពោធិបកយៈធัวនឹងឯងថាជាធัวនាំឲ្យអស់រាគៈទោសៈមោហៈដល់និព្វាននិព្វានបតិយាហ្នឹងហ្នឹងមួយ ទី2ស្ដាប់ដោយល្អសុខសោសាំងហ្នឹងទី3អបមត្តតោមិនប្រមាទក្នុងការស្ដាប់នឹងហើយនឹងទី4វិចក្ខណាពិចារណាដោយល្អចឹងទៅលៈបតេបញ្ញាំងនាំឲ្យបាននៅបញ្ញានឹងចឹងបានថាយើងកុំកុំចេះតែគិត ណាកុំប្រកែតែគិត គឺត្រូវគិតឲ្យបានល្អយើងមានកុសលកម្មបត្តិហ្នឹងគឺត្រូវគិតដោយមโนសច្ចរិតគិតបានក្នុងអនភិជាអញ្ចឹងទៅអព្យាបាតោទៅហើយនឹងសម្មាទិដ្ឋិទៅនឹងឯងយើងកុំប្រកែតែតែថាកុំប្រកែតែពោលវាចាត្រូវនិយាយត្រូវពោលត្រូវថាឲ្យល្អវិជ័យសុចរិត4យ៉ាងត្រូវមានច្បាប់ របស់មនុស្សអញ្ចឹងធัวរបស់មនុស្សអញ្ចឹងដែលគ្រប់ពុទ្ធទាំងអស់តែងតែប្រកាសសម្ដែងកុសលកម្មបទដែលជាធัวរបស់មនុស្សរៀបរយមកអញ្ចឹងទាំងដែលជាបុព្វហេតុដែលនាំឲ្យបាន សម្រេចនៅគុណធัวមកដល់ពោធិបក្កយធัวយើងមិនអាចចេះតែធ្វើអ្វីអ្វីប្រកែតែធ្វើ ប៉ុន្តែយើងធ្វើមិនល្អទៅនោះទេ គឺត្រូវតែថាធ្វើឲ្យបានល្អនៅក្នុង កាយសុចរិតនឹងឯងអញ្ចឹងគឺថា កាយសុចរិតវិជ័យសុចរិតមโนសុចរិតនឹងគឺជាច្បាប់របស់មនុស្សចឹងគឺយើងកុំប្រកែតែគិតត្រូវគិតឲ្យបានល្អកុំប្រកែតែថា ត្រូវនិយាយឲ្យបានល្អកុំប្រកែតែធ្វើត្រូវធ្វើឲ្យបានល្អ នឹងឯងកុំក្រន់តែជា មនុស្សកើតមកនឹងត្រូវតែ ជាមនុស្សល្អឲ្យសមនឹងពាក្យថា មនុស្សស័កនឹងហ្នឹងគឺសេចក្តីទាំងអស់ហ្នឹងគណាចឹងគឺនៅ ក្នុងការដែលខ្ញុំណារៀបរាប់សេចក្តីអំពីរឿងដំណើរជីវិតដែលប្រព្រឹត្តទៅ ក្នុងតក្កិណានុប្រទេសហ្នឹងហើយក៏ក្នុងចំណុចមួយដែលថាអ្នកដែលចែកឋានទៅហ្នឹងគឺនៅរស់ទេ នៅរស់ក្នុងភព3នឹងឯងទៀតនៅរស់ទេតើគឺតលតែព្រះនិព្វានបានមិនមានជាតិគណៈមិនមានជីវិតិនទ្រី ហើយរួចផុតចាកឧបាទានខន្ធទុកជាបរមសុខព្រោះការអស់ទៅ នៃវត្តដាក់អញ្ចឹងការដែលនៅជាតិហ្នឹងគឺនៅមានទុកណាឪពុកយើងហ្នឹងគឺនៅមានទុកព្រោះជាតិជាបច្ច័យ គណៈកំណើតណាណាក៏យើង មិនដឹងប៉ុន្តែថាឲ្យតែកើតទោះជាអបាយភូមិក្តី មនុស្សក្តី ទេវតាក្តី គឺនៅវិលវល់គណៈក្នុងវត្តសង្សារនៅមានទុកអញ្ចឹងយើងតែងតែនឹករលឹកឃើញ អ្នកដែលនៅរស់ហើយទាំងដែលជាមេត្តាបិតារបស់យើងនឹងឯងហើយយើងក៏នឹកទលំទលាយទៅទៀត ដូចជាអ្នកដែលនៅជុំវិញយើងនេះអញ្ចឹងព្រះអង្គសម្ដែងថាសត្វតែធ្លាប់ជាមេដាបៃតារបស់យើងព្រះអង្គត្រាស់ថាមិនងាយរោគមិនងាយរោគអ្នកណាដែលមិនធ្លាប់ជាមេដាបៃតារបស់យើងព្រះអង្គត្រាស់អញ្ចឹងប៉ុណ្ណានៅក្នុងបេដកលេខ32គឺវត្តសង្សារដែលមិនដឹងទីបំផុតខាងដើមពីត្រឹមណាមកអញ្ចឹងយើងមិនមែនមានតែឪពុកម្ដាយដែលគាត់ចែកឋានទៅនឹងតែប៉ុណ្ណឹងទេ នឹងឯងអ្នកដែលនៅជុំវិញខ្លួនយើងហ្នឹងដែលធ្លាប់ជាឪពុកម្ដាយយើងពីជាតិមុនមកអញ្ចឹងក៏យើងបានឱកាសបំពេញសេចក្តីល្អជាមួយនឹងឬក៏ធ្លាប់ជាបងជាប្អូនជាជាញាតិមីងមេអំពូអីចឹងទៅណានឹងឯងកូន ប្រុសស្រីអីអីទាំងអស់នឹងសិតតែធ្លាប់ហើយព្រាត់ប្រាស់គ្នាមកយំលហេមលហាមដែរនឹង នឹងអញអឡោះអាឡៃនឹងហើយឥឡូវយើងបានជួបគ្នាហើយយើង ធ្វើយោតិបុណ្យទៅសំបុណ្យក្នុងចិត្តសន្តាន បានបុណ្យនឹងជាទីពឹងបុណ្យនឹងគឺសេចក្តីល្អយើងមិនអាចថាចេះតែបានដណាដណាល្អល្អអីសពគ្រប់ទៅទេចំពោះយើងមិនមានសិទ្ធដើម្បីនឹងថាជ្រើសរើស ឲ្យយើងស្លាប់នឹងបានល្អដោយពិធីណា ហើយបដិសន្ធិទៅ នឹងឲ្យបានល្អយ៉ាងណាតទៅនឹងឲ្យសពតិភពអីចឹងទៅបានល្អបានប្រសើរយើងជ្រើសរើសមិនបានយើងវាអត់មានសិទ្ធិកន្លែងហ្នឹងនឹងឯងវាទៅតាមកម្មជាបច្ច័យកម្មណានេះមួយយើងមិនដឹងហើយក្នុងជីវិតសពថ្ងៃហ្នឹងក៏យើងមិនអាចថាមាន អ្នកណាឧបល្អឲ្យប្រកបវិជាទៅបងប្អូនកូនចៅអីហ្នឹងជួនកាលល្អខាងដើមទៅ វាជវេត្រង់កដាលអីចឹងទៅនឹងឯងជួនកាលល្អណាស់ប៉ុន្តែក៏ព្រាត់ណាបាត់បង់ជីវិតទៅចឹងទៅនឹងឯងភរិយាក្តីស្វាមីក្តីយើងមិនអាចថាបានសេចក្តីល្អសពគ្រប់100%អីពីគ្នានឹងគ្នាទេក៏ប៉ុន្តែយើងមានសិទ្ធជ្រើសរើស ធ្វើខ្លួនយើងជាមនុស្សល្អ បានអាហ្នឹងឯងសំខាន់ណាស់សេចក្តី ល្អដែលយើងជ្រើសរើសនេះអាចល្អជាមួយយើង បានរហូត អត់មានអាក្រក់អត់មានប្រែប្រួលទេ មិនមែនត្រឹមតែល្អនៅជាមួយយើងជាតិនឹងទេ រួមដំណើររួមដំណើរទាំងយើងចាក់លោកនឹងទៅ ការពារបដិសន្ធិវិញ្ញាណមិនឲ្យទៅកាន់ទីຕົកទីទេឃើញទេល្អសំខាន់ណាស់ហើយ ធ្វើឲ្យយើងបដិសន្ធិនៅ ក្នុងទីណាទីណាបានបានល្អនឹងឯងជាមនុស្សឬក៏ជាទេវតាដែលមានអំណោយទានណាណាណាណាក៏ចូលចិត្តចឹងទៅ នៅរៀបចំបងប្អូនញាតិមិត្តណាណាណាណាអីនឹងសពគ្រប់ទាំងអស់ឲ្យរាប់អានឲ្យទទួលស្គាល់ហើយនឹងរៀបចំ ចិត្តគំនិតរបស់យើងឲ្យបានល្អដោយអំណាចកុសលធម៌ជាឧបនិស្ស័យនឹងរហូតដល់ទៅញ៉ាំងអរិយមេអង្គ8ឲ្យសម្រេចទៀតផងបញ្ជូនយើងឲ្យបានទៅដល់ត្រើយគឺព្រះនិព្វានកណាដោយអំណាចនៃ ព្រំយានគឺអរិយមគ្គនឹងឯងហើយនឹងជាកម្លាំង នៃការសន្សំបុណ្យទាំងអស់ប្រមូល សម្រេចទៅ ជាក្បូនមួយបញ្ជូនយើងឲ្យដល់ព្រះនិព្វានអានឹងបានផុតកិច្ចនៃកុសល នឹងឯងទទួលគ្នានឹងអរហត្តមគ្គណោះបានបញ្ចប់កិច្ចនៃកុសលទាំងអស់នឹងក្នុងជីវិតរបស់យើងអញ្ចឹងបានថាយើងមិនអាចទីពឹងមិនអាចនឹងសង្ឃឹមអ្វីអ្វីដតីដើម្បីថា នៅជាមួយយើង បានរហូតឬថាឲ្យយើងនៅសុខសប្បាយអីជាមួយ បានរហូតទេឪពុកក៏ចាកចោលយើងទៅ ម្ដាយក៏កំពុងតែមានជំងឺធ្ងន់ធ្ងរអីចឹងទៅ នឹងឯងទោះជាថា លើកនឹងជាសិនក៏គង់តែចាកចោលយើង ឬក៏ពំនុះសោតយើងក៏អាចចាកចោលគាត់ទៅមុនដំណើរដែលយើងត្រូវព្រាត់ប្រាសនេះជាសច្ចធัวយ៉ាងទៀងទាត់ក៏ប៉ុន្តែទីពឹងមាន គឺត្រង់ការដែលយើង បានឃើញការពិតនឹងឯងចឹងនឹងឯងដល់ឃើញការពិតយើងមិនចាប់មិនប្រកាន់ការមិនចាប់មិនប្រកាន់នឹងឯងគឺជាទីពឹង នឹងឯងដំណោះស្រាយគឺនៅកន្លែងហ្នឹងណាមិនថាចុះធ្វើម៉េចទៅបើចិត្តតែជួបហើយព្រាត់ហើយខ្ញុំកើតទុកចំពោះការព្រាត់ប្រាសបុគ្គលជាទីស្រឡាញ់ពេញចិត្តនឹងការបាត់បង់នៅអ្វីអ្វីទាំងអស់នឹងមិនមែនអត់ដំណោះស្រាយទេតែដំណោះស្រាយគឺឃើញឲ្យចំតាមសេចក្តីពិតនឹងឯងជារបស់ដែលតែងតែមាននៅ ក្នុងលោកនឹង នឹងឯងជារបស់ក្នុងលោកនឹងនឹងឯងយើងចេះតែចាប់យកមកប្រកាន់ហួងហែងតាមទីក្តីស្រឡាញ់ទីក្តីត្រេកអរដោយសារយើងអត់បានដឹងដល់តែយើងអប់រំបញ្ញាបានដឹងរបស់ក្នុងលោកទៅយើងទុកដាក់ឲ្យ របស់ក្នុងលោកនឹងវិញទៅណាដូចថារបស់អីមួយយើងឃើញអញ្ចឹងយើងចាប់យកដល់យើងគិតថាអត់មានម្ចាស់អីណាទេយើងរើសបានអីចឹងដល់ថាទេនេះណែអ្នកតន្ត្រីគេថារបស់ខ្ញុំទេអីអីចឹងទៅយើងក៏អើរបស់អ្នកតន្ត្រីមែនអីអីចឹងទៅយើងពិនិត្យមើលទៅទីហោដូចទូរស័ព្ទអីចឹង នឹងឯងមើលទៅឃើញរូបគាត់អីអីចឹងទៅយើងក៏ជូនគាត់ទៅឧទាហរណ៍ចឹងណានឹងឯងអ្វីអ្វីដែលយើងអត់តន់ដឹងយើងចាប់យកមកថាជារបស់យើងហើយដល់ទៅមានបញ្ញាកើតឡើងបានយើងដឹងថាអូរបស់ទាំងអស់ក្នុងលោកសត្វតែមានម្ចាស់គេគឺសេចក្តីវិន័យគឺការមិនទៀង ដល់អញ្ចឹងយើងយើងជូនយើងជូនឲ្យលោកនេះដោយអនិច្ចសញ្ញានឹងឯងទេដែលសម្គាល់ថាមិនទៀងហ្នឹងគឺយើងប្រគល់ឲ្យម្ចាស់គេ យើងនិយាយពេញមាត់ទៅថារបស់មិនទៀងហ្នឹងឯងនឹងប្រែមកថាម៉េចរបស់មិនទៀងហ្នឹងបើដូចយើងនិយាយថានេះរបស់ខ្ញុំអញ្ចឹងអាហ្នឹងដោយសន្និមត់ប៉ុន្តែអ្វីៗទាំងអស់ក្នុងលោករបស់មិនទៀងឃើញទេបានន័យថាមិនទៀងជាម្ចាស់អាហ្នឹងដល់យើងដឹងច្បាស់អញ្ចឹងទៅមិនចាប់មិនប្រកាន់នេះគឺជាទីពឹងត្រង់កន្លែងនឹង តែហ្មងតែព្រះអង្គត្រាស់ថាអកិញ្ចនាំងអនាទាននាំងអេតាំងទីប៉ាំងអនាបរាំងនឹងនឹងឯងត្រង់ដែលកើតដែលពុទ្ធបរិស័ទមិនចាប់មិនប្រកាន់នឹងឯងចឹងគឺជាទីពឹង គឺមិនចាប់ប្រកាន់ដោយតណ្ហា និងទិដ្ឋិកណានឹងឯងហើយអកិញ្ញណាំងមិនកង្វល់ទៅដោយ រាគៈទុសៈមោហៈទិដ្ឋិមេនះហ្នឹង អញ្ចឹងនៅ ក្នុងការដែលពុទ្ធបរិស័ទយើង បានសិក្សាពិចារណាសេចក្តីនៃពធัวអញ្ចឹងទៅ គឺយ៉ាងគឺនោះយើង ដែលនៅរស់ដោយសារមានស្មារតីចឹងក៏ណាយើងធ្វើអ្វីអ្វីល្អតែនៅក្នុងលោកនឹងចឹងទៅហើយសូម្បីចាកលោកនឹង ទៅក៏ស្ថិតនៅ ក្នុងការចងចាំ របស់កូនចៅរបស់អ្នករតីហ្នឹងហ្នឹងឯងដូចព្រះពុទ្ធអង្គទ្រង់បរិនិព្វានទៅមែនក៏ប៉ុន្តែព្រះធម៌ដែលព្រះអង្គសម្ដែងហើយវិន័យដែលព្រះអង្គទ្រង់បញ្ញត្តិហើយជាគ្រូជាសាស្តាជំនួសព្រះអង្គដូចដែលព្រះអង្គគង់បជននៅឡើយអញ្ចឹងស្ថិតនៅក្នុង ការគោរពបរិបត្តិរបស់បរិស័ទទាំងឡាយ រហូតមកដល់សពថ្ងៃនឹងតទៅមុខទៀតគឺព្រះអង្គគង់បជននៅក្នុងសេចក្តីជ្រះថ្លា របស់ពុទ្ធបរិស័ទនឹងឯងចឹងគឺមโนទ្វារវិថីចិត្តនឹងគឺបាន កម្មយកព្រះពុទ្ធនឹងជាទីពឹងទីរលឹកនឹងឯងទាំងពធទាំងព្រះវិន័យក៏ថិតនៅ ជាគ្រូជាសាស្តានឹងយ៉ាងណាមិញសម្រាប់នោះយើងមិនអាចថាទៅប្រៀបអីនឹងព្រះពុទ្ធអង្គទេគ្រាន់តែថា លើកព្រះអង្គជាឧទាហរណ៍ ឲ្យកំពូលអញ្ចឹងទៅ ហើយយើងក៏យល់ថាអការដែលយើងបានធ្វើអ្វីអ្វីជាប្រយោជន៍យើងឧទាហរណ៍ចោះមកបន្តបន្តមកអញ្ចឹងទៅដូចថាអឺសម្ដេចព្រះសង្ឃរាជជួនណាតចោតញាណោអញ្ចឹងទៅសគត់ទៅយូរឆ្នាំមែនប៉ុន្តែព្រះអង្គរស់នៅ ក្នុងសន្តានប្រតិនៃសមណៈទាំងឡាយនៃពុទ្ធបរិស័ទអញ្ចឹងទៅ រហូតដល់ទៅបានកសាងរូបព្រះបរិមា នៅក្នុងទីសួនច្បារក្នុងដីដ៏មានតម្លៃកណ្ដាលក្រុងហើយបាន ជាសរណៈជាទីរលឹកដល់ពុទ្ធបរិស័ទដើម្បីនឹងប្រឹងប្រែងថែរក្សាប្រសាសនា និងការដែលប្រើប្រាស់ជីវិតនឹងឯងឲ្យមានប្រយោជន៍ដល់សង្គមជាតិប្រសាសនានឹងដោយការនឹករលឹកដល់កិច្ចការងាររបស់សម្ដេចនឹងឯងហ្នឹងគឺព្រះអង្គគង់បច្ចុប្បន្ននៅអញ្ចឹងរស់នៅអញ្ចឹងនឹងឯងឋិតនៅក្នុងអនុសរណៈការដែលនឹករលឹកគឺគំរូល្អស្នាប្រខោះល្អនឹងនឹងអញ្ចឹង នឹងឯងចឹងមេដាបិតាក៏ចឹងចឹងមិនបានទលំទលាយអីទៅ ទូទៅ ក្នុងប្រទេសក្នុងនគរក៏សម្រាប់កូនចៅនឹងឯងមានការប្រព្រឹត្តអ្វីអ្វីឲ្យបានល្អចឹងទៅណានឹងគឺនៅរស់ក្នុងការចងចាំ របស់កូនចៅដោយតែព្រះអង្គទ្រង់ប្រកាសសម្ដែង ក្នុង អបមាទវៈបគាថាធម្មបទមកគាថាដំបូងហ្នឹងថា អបមាតោអមតាំងប្រទាំងប្រមាតោមច្ចណោប្រទាំងនឹងឯងអបមតាអ្នកមីយន្តេយេបមតាយថាមតានឹងគឺព្រះអង្គសម្ដែង ជាធម្មាទិដ្ឋានកលាគាថាបពលេទិដ្ឋានកលាគាថាធម្មាទិដ្ឋានថាសេចក្តីមិន ប្រមាទនឹងឯងចឹងគឺជាផ្លូវនៃអមតៈផ្លូវនៃព្រះនិព្វាន មិនស្លាប់ នឹងឯងហើយប្រមាទោមជ្ឈណោប្រទាំងនឹងសេចក្តី ប្រមាទនឹងគឺជាផ្លូវនៃសេចក្តីស្លាប់ផ្លូវនៃវត្តសង្សារនឹងផ្លូវនៃសេចក្តីស្លាប់ហើយដល់ទៅមកបុគ្គលិកឋាននេះអបមត្តាអ្នកមីយន្តិនេះបុគ្គលដែលមិន ប្រមាទនឹងឈ្មោះថាមិនស្លាប់នឹងឯងមិនស្លាប់នឹងមិនប្រមាទនឹងគឺជាឈ្មោះនៃការដែលមានសតិតតតគ្នានឹងនឹងឯងចឹងឯយេប្រមាត់តា យថាមតា បុគ្គលដែលប្រមាទនឹងទោះជានៅរស់ក៏ឈ្មោះថាស្លាប់ទៅហើយនឹងឯងគឺទោះជានៅរស់ មិនតាន់បាត់បង់ជីវិតនឹងក៏ដោយទាំងនឹងឯងប៉ុន្តែមិនអាចជាទីនឹករលឹកដែលអាចថា ក្រុមញាតបងប្អូន កូនចៅអីនឹងឯងមានការនឹករលឹកចងចាំទៅដែលនឹងថាបាននៅប្រយោជន៍បាននៅសេចក្តីសុខដោយសារបុគ្គលនោះនោះនឹងឯងគឺផ្លិចទៅផ្លិចទៅនឹងឯងមិន មិននឹកមិនចងចាំអីទេទោះជាចាំក៏គិតថាស្លាប់ទៅហើយអញ្ចឹងពីព្រោះអីពីព្រោះវាអត់បាន ធ្វើនៅប្រយោជន៍អីអញ្ចឹងទៅណាវាអត់មានសន្តាននៃចិត្តក៏មិនអាចថាជាញាតជាមិត្តពឹងពាក់អីទៅបានទាំងអស់ហ្នឹងឯងចឹងអញ្ចឹងអ្នកដែលនៅរស់ហ្នឹងក៏គិតថាហើយគាត់នឹងស្លាប់បាត់ហើយនៅរស់សោះហ្នឹងចឹង នៅស្រុកនេះស្រុកនោះចិត្តឆ្ងាយអីហ្នឹងចេះតែគិតថាស្លាប់បាត់ទៅហើយនឹងឯងពីព្រោះអីពីព្រោះវាអត់បានជាប្រយោជន៍ក្នុងការដែលរស់នៅហ្នឹងមិនបាន ជាទីពឹងពាក់ដល់ញាតិមិត្តមិនបាន មានទឹកចិត្តដើម្បីសង្គ្រោះដើម្បីជួយដើម្បីជាប្រយោជន៍អីចឹងទៅណាអានឹងឯងទាំងដែលឈ្មោះថាស្លាប់ទាំងរស់ស្អុយទាំងស្រស់នោះ ស្លាប់ទាំងរស់ហ្នឹងគឺបានដេកថានៅរស់ប៉ុន្តែកិច្ចការងារសង្គ្រោះកិច្ចការងារជាប្រយោជន៍ដែលត្រូវធ្វើហ្នឹងណាគឺអត់បានធ្វើអត់បានធ្វើកិច្ចការតួនាទីហ្នឹងឯងនោះយើងសិតតែមានមានតួនាទីដែលត្រូវធ្វើអីធ្វើអីធ្វើអីចឹងហើយអត់បានធ្វើតួនាទីហ្នឹងអត់បានបំពេញអញ្ចឹងតួនាទី មេត្តាបិតា ជាមួយកូនកូនជាមួយមេត្តាបិតាទូនាទីដូចថាចំពោះគ្រូហើយនឹងសិស្សសិស្សហើយនឹងគ្រូទូនាទីភរិយានឹងស្វាមីស្វាមីនឹងភរិយាទូនាទីដូចថាមិត្តនឹងមិត្តអីចឹងទៅ ចវាយនាយជាមួយអ្នកបម្រើឬក៏សមណៈ ជាមួយនឹងពុទ្ធបរិស័ទអីអញ្ចឹងកិច្ចការទួនាទីទាំងអស់ហ្នឹង គឺថាអត់បានបំពេញអាហ្នឹងហៅថាស្លាប់ទាំងរស់ពីព្រោះអត់បានធ្វើនៅកិច្ចការងារហ្នឹងនឹងឯងព្រមមនុស្សយើងរស់នៅដោយការងារទៀតការងារដែលត្រូវធ្វើនឹងឯងបើអត់បានធ្វើការងារនឹងឯងរស់នៅក៏ឈ្មោះថាស្លាប់ទៅនឹងឯងហើយការងារនេះការងារជាប្រយោជន៍ណា នឹងឯងហើយដល់តែការងារជាប្រយោជន៍អត់បានធ្វើ ទៅធ្វើការងារដែលមិនជាប្រយោជន៍ការងារដែលប្រព្រឹត្តទៅក្នុងការបៀតបៀនការងារដែលមិនល្អអីអីចឹងទៅវាទៅជាស្អុយទាំងស្រស់នឹងឯងវាគូគ្នា គូដែលមិនល្អណាទៅជាស្លាប់ទាំងរស់ស្អុយទាំងស្រស់ស្លាប់ទាំងរស់អ្វីដែលត្រូវធ្វើមិនធ្វើស្អុយទាំងស្រស់គឺអ្វីដែលមិនត្រូវធ្វើ ទៅជាធ្វើនឹងឯងចឹង អញ្ចឹងគឺវាផ្ទុយគ្នាផ្ទុយគ្នាចំពោះគុណធម៌ទាំងគុណធម៌ដែលជាគូបារមីចំពោះអំពើដែលត្រូវធ្វើអ្វីដែលជាប្រយោជន៍នឹងឯងអានឹងគិតទៅជាបារមីដូចទៀនបារមីអញ្ចឹងអាហ្នឹងគុណធម៌ហើយហើយមិនធ្វើនៅអ្វីដែលមិនជាប្រយោជន៍បើមិនពីរដងណា មិនធ្វើនៅអ្វីដែលមិនជាប្រយោជន៍អាហ្នឹងគុណធម៌ហ្នឹងណាមកពីគុណធម៌ហ្នឹងទៅជា សីលបារមីចឹងប៉ុន្តែហ្នឹងនៅ ក្នុងចរិយាបៃដកហ្នឹងអត្ថកថាលោកបញ្យលគូនៃគុណធម៌ត្រូវគ្នា ជាមួយនឹងគូនៃបារមីប៉ុន្តែគឺទានបារមីសីលបារមីហ្នឹងទានបារមីគឺធ្វើអ្វីដែលជាប្រយោជន៍នឹងឯងហើយ មិនធ្វើនៅអ្វីដែលមិនជាប្រយោជន៍អ្វីដែលមិនជាប្រយោជន៍ដោយថាបាណារិបាតតនេទានអីអីទាំងអស់ហ្នឹងការប្រព្រឹត្តឆោបោកលួចប្លន់អីសពគ្រប់បៀតបៀនអ្នករតីហ្នឹងនឹងឯងអាហ្នឹងមិនធ្វើមិនធ្វើអញ្ចឹងអាហ្នឹងទៅជាសីលបារមីគណាគូនៃគុណធម៌ទាំងត្រូវគ្នានឹងបារមីក្នុងការដែលបំពេញជាឧបនិស្ស័យឆ្លងទៅកម្មត្រើយគឺព្រះនិព្វានគណា នឹងឯងហើយគូនៃគុណធម៌ផ្សេងផ្សេងទៀតដូចជាការដែលពុទ្ធបរិស័ទយើង បានបំពេញទៅនៅក្នុង ការដែលមានទៀនជាមេ ជាបឋមប្រធានណាក៏ណាព្រឹត្តទៅដោយអលោភៈគូជាមួយនឹងអតោសៈហ្នឹងអលោភៈហ្នឹងគឺប្រព្រឹត្តទៅជាទៀនបារមីហើយ ហើយអតោសៈហ្នឹងបានមកជាខន្តិបារមីអញ្ចឹងគូនៃគុណធម៌អលោភៈអតោសៈនឹងឯងសម្រេចទៅជាទានបារមី ជាមួយគ្នានឹងខន្តិបារមីព្រោះខន្តិហ្នឹងគឺអតោសៈនឹងឯងទាំងហ្នឹងឯងជាគុណធម៌ទាំងណាការដែលមិនបន្ទុះការដែលមិន ស្អប់ការដែលមិនកនុំគុំគួតហ្នឹងអញ្ចឹងអតោសៈហ្នឹង គឺសម្រេចទៅជាខន្តីហើយបើគូនៃគុណធម៌នៅក្នុងទេវធម៌មានសទ្ធាសិលសតចាគៈបញ្ញាណាយើងយកតែពីរហ្នឹងមកដែលដែលព្រះអត្តកថាលោកដកយកមកត្រឹមតែចាគៈហើយនឹងសត្តៈហ្នឹងឯងចាគៈនិងសត្តៈហ្នឹងហ្នឹងជាគុណធម៌ហើយ យើងត្រូវគ្នានឹងបារមីត្រង់ដែលទៀមបារមីហើយនឹងវីរិយៈបារមីណាពីព្រោះសត្វតការសិក្សារៀនសូត្រនឹងតលតែព្យាយាមទៀតព្យាយាមគុណចាស់សិក្សាបល័យណាត្រៃបៃដកអត្តកថាអីអីនឹងតលតែព្យាយាមសម្រេចបានកណា ក្នុងសត្វតនឹងហើយក៏បាននៅបញ្ញាបប្រតិបត្តិកំចាត់បងនៅកិលេសដោយអំណាចនៃក្តីព្យាយាមនឹង កណាហ្នឹងគូនៃគុណធម៌គូទី3នោះហើយដល់គូទី4គឺថាតេតួងទៅ នឹងការលះបង់អកុសលនិវរណៈលះបង់កាមឆន្ទៈលះបង់នៅព្យាបាទៈលះបង់មេនិវរណៈតែពីរហ្នឹងអញ្ចឹងគឺថាសម្រេចទៅជាគូនៃបារមីការលះបង់កាមឆន្ទៈហ្នឹងគឺទានបារមីចឹងកណាពីព្រម ទ្រព្យសម្បត្តិដែលអាច ប្រព្រឹត្តទៅដើម្បីកាមគុណផ្សេងផ្សេងចាយវេយហឹកហិហឺហារបែងអបាយមុខអីទៅយ៉ាងណាយ៉ាងណាបាន ទៅទាំងអស់ក្នុងក្នុងកាមគុណហ្នឹងក៏ប៉ុន្តែ សម្រេចទៅជាទៀនលះបង់កាមឆន្ទៈហ្នឹងនឹងឯងអាហ្នឹងគឺថាលះបង់កាមឆន្ទៈសម្រេចទៅជាទៀនបារមីលះបង់នៅព្យាបាទៈនឹងឯង គឺថាសម្រេចបានទៅជានេកខមៈបារមីព្រោះក្នុងអត្ថកថាសម្ដែងថាឈានឈានហ្នឹងគឺជាអង្គធัวនៃនេកខមៈនឹងឯងដុតនៅកិលេសនឹងគឺជាការប្រព្រឹត្តទៅដោយគូនៃបារមីហ្នឹងព្រោះណាមានមេត្តាឈានប្រទៅដោយបហាប្រតិសន្តោសប្រោសបណីអធិស្ស្រ័យឲ្យអភ័យទៅនឹងឯង គណៈហើយគូនៃគុណធម៌ទី5គឺថាអមិសទានហើយនិងធម្មទានគណៈអមិសទាន និងធម្មទានហ្នឹងគេគុណធម៌ហ្នឹងណាហ្នឹងឯងប៉ុន្តែគូនឹងបារមីត្រូវគ្នានឹងគូនៃបារមីហ្នឹងគឺបានដល់ទានបារមី និង បញ្ញាបារមី កណានឹងនៅ ក្នុងអបថាចរិយាបីដកនឹងទាំងគូនៃគុណធម៌ណាដែលមានទៀននឹងជាមេនឹងមាន5គូកណាហើយត្រូវគ្នានឹងបារមីគឺថាទៀនមួយសិលទៀនជាមួយខន្តីទៀនជាមួយនឹងវិរិយៈទៀនជាមួយគ្នានឹងនៃខមៈនៃខមៈហ្នឹងហើយទៀនជាមួយនឹងបញ្ញា នឹងឯងហើយគូនៃគុណធម៌ផ្នែកខាងសិលជាមេហ្នឹងមាន4គូដែលបន្តមកដែលមានសិលជាមេហ្នឹងគាត់ណាតកតងទៅនឹងវិសុទ្ធិ2វិសុទ្ធិ2ហ្នឹងគឺបយោគៈវិសុទ្ធិហើយនឹងអាសយៈវិសុទ្ធិ បយោគៈវិសុទ្ធិគឺបរិសុទ្ធដោយដោយបយោគៈគឺគឺការងារដែលប្រកបធ្វើហ្នឹងណានឹងឯងទាំងបរិសុទ្ធអំពើដែលធ្វើទៅហ្នឹងគឺថាបរិសុទ្ធនឹងឯងហ្នឹងគឺតកតងទៅនឹងសីលបារមីហើយហ្នឹងកណាហើយចំណែក អាសយៈវិសុទ្ធិនេះអាសយៈហ្នឹងគឺបានន័យថាអធិស្ស្រ័យអធិស្ស្រ័យប្រណិត ណាអាសយៈវិសុទ្ធិហ្នឹងនឹងឯងហ្នឹងគឺប្រព្រឹត្តទៅដោយអំណាចនៃខន្តីគឺសីលបារមីគូជាមួយខន្តិបារមីហ្នឹងឯងចាប់ផ្ដើមមកគឺថាសិលជាមួយខន្តីតែហ្មងទាំងអត់មានសិលជាមួយនឹងទៀនទេពីព្រោះសិលជាមួយនឹងទៀនគឺដូចទៀនជាមួយនឹងសិលហ្នឹងរួចទៅហើយកណាគឺត្រង់ដែលថាទៀនធ្វើនៅអ្វីដែលជាប្រយោជន៍ ឯចំណែកសិលមិនធ្វើនៅអ្វីដែលមិនជាប្រយោជន៍អញ្ចឹងទៀនជាមួយសិលសិលជាមួយទៀនហ្នឹងរួចទៅហើយត្រឡប់ទៅដូចតែគ្នាទេអញ្ចឹងឥឡូវនៅសិល ជាមួយគ្នានឹងខន្តី ទៅណាសិលមួយខន្តីសិលជាមួយវិរិយៈសិលជាមួយនៃកមៈសិលជាមួយបញ្ញា លោករៀបរាប់ ដូចគ្នាតាមលំដាប់ហោហែដូចតែមេទៀនអញ្ចឹងដែរទៀនជាមួយខន្តីទៀនជាមួយវិរិយៈទៀនជាមួយនៃកមៈទៀនជាមួយបញ្ញាឥឡូវសិលជាមួយនឹងខន្តីហ្នឹងជាបារមីប៉ុន្តែគុណធម៌មានមានមកគូហ្នឹងគឺថាដោយប្រយោគៈ វិសុទ្ធិហើយ និង អាសយៈវិសុទ្ធិព្រោះណាបរិសុទ្ធទៅដោយអំពើដែលធ្វើចឹងនឹងគឺ សីលបារមីហើយហើយដល់បរិសុទ្ធទៅដោយអធ្យាស្រ័យអធ្យាស្រ័យបណិតល្អនឹងគឺខន្តីចឹងនឹងឯងអំណត់មានអំណាចចឹងអំណត់មានអំណាចគឺការដែលមិនបានប្រព្រឹត្ត នៅអ្វីដែលខុសកំឆ្គងអីទាំងអស់ហ្នឹងចឹងទៅរឿងរ៉ាវកន្លងផុតទៅ គឺថាបានល្អតែហ្មងអត់មានវិបដិសារៈដៅកាហាយស្ដាយក្រោយអីទៅទេ គឺល្អទៅដោយគុណធម៌គឺខន្តីហ្នឹងដល់គូដែលមានមេសិលហ្នឹងឯងមេសិលហ្នឹងគឺថាជាជាគូទី2នៃគុណធម៌ដែលប្រព្រឹត្តទៅសិលជាមួយនឹង វិរិយៈណាណានឹងឯងសិលជាមួយនឹងខន្តីរួចហើយដល់ទៅសិលជាមួយនឹងវិរិយៈគឺសេចក្តីព្យាយាមនឹងឯងទាំងគឺប្រព្រឹត្តទៅដោយសមថៈនិងវិបស្សនានឹងឯងសមថៈយើងជ្រាបហើយជាគុណធម៌ណា វិបស្សនា គឺគុណធម៌ណាដល់ទៅគូជាមួយគ្នានឹងបារមីគឺសិលនិងវិរិយៈព្រោះសិលនឹងឯងដែលនាំឲ្យស្ងប់ទាំងប៉ុណ្ណាសិលនាំឲ្យស្ងប់ នឹងឯងមានបៃតិបាមកជៈជាមួយ គ្នានឹងសិលនឹងសំបីតែព្រះច័ន្ទពេញបូរមី ក្នុង ក្នុងសរតួសម័យមេឃស្រឡះតិចបានតែផ្លូវភ្នែកទេមិនតិចដល់ចិត្តទេក៏ប៉ុន្តែបើសិលគឺថា ជាងប្រចាំពេញបូរមីតិចក្នុងចិត្តសន្តាននឹងឲ្យស្ងប់ នឹងឯងកំចាត់បងនៅវិបដិសារៈដីក្តៅក្រហាយស្ដាយក្រោយហ្នឹងទៅស្ងប់ហ្នឹងឯងឯចំណែកវិបស្សនានឹងត្រូវគ្នានឹងបារមី គឺវិរិយៈសេចក្តីព្យាយាមទាំងដែលអាចសម្រេចទៅ ជាបញ្ញាពុទ្ធបរិស័ទយើងយល់ឡើងយល់ឡើងជីវិតជាប្រកអដីគ្រប់ព្រះអង្គគ្រប់គ្នាគ្រប់ពេលវេលាគ្រប់ទីកន្លែងកាយវេទនាចិត្តធម៌តែប៉ុណ្្នឹងទេ កាលណាបើមិនមែនជាយើងហើយអត់ចាំបាច់បានអ្វីដតីទេចាំបាច់បានហ្នឹងគឺដោយសារតែយើងខ្វាយខ្វល់ត្រូវការយ៉ាងនេះត្រូវការយ៉ាងនោះដោយសារវាមានយើង ចាប់យកបញ្ញខណ្ឌមកធ្វើជាខ្លួនយើងអញ្ចឹងទៅ ដល់ទៅ ដឹងច្បាស់កាយវេទនាចិត្តធัวហើយអត់មានចាំបាច់បានអីទេហ្នឹងឯងទៅជាវិរិយបារមីចឹងអាហ្នឹងគូទី2គូទី3គឺត្រង់ដែលថាមេសិលនឹងដដែល នឹងឯងហើយគូជាមួយគ្នានឹងនៃខមៈជាមួយ នឹងឈាមហ្នឹងគឺតកតួងទៅនឹងការដែលលះបង់ណាជាការដែលកំចាត់បងចឹងនៅអ្វីដែលប្រព្រឹត្តទៅជាសិលណាក្នុងការដែល ពុទ្ធបរិស័ទយើង បានប្រព្រឹត្តទៅទៅដោយអំណាចនៃគុណធម៌ណានឹងឯងដែលយើង មានការប្រព្រឹត្តទៅបានល្អនៅក្នុងជីវិតដែលប្រព្រឹត្តទៅនឹងគឺពុទ្ធបរិស័ទយើង មានគុណធម៌នៅ ក្នុងការដែលត្រូវលះបង់នៅការទ្រុះសិលហ្នឹងណា នឹងឯងជាគុណធម៌ផ្នែកសិលដែលដែលមាន4គូហ្នឹងហើយគូទី3ហ្នឹងការដែលយើងយើងទ្រុះសិល គឺ អគុណធម៌ទៅតែហ្មងចឹងគេថាសិលនឹងនាំឲ្យពុទ្ធបានត្រាស់គេថាសិលនឹងនាំឲ្យព្រះវិជ័យកពុទ្ធអរិយសាវកអរិយសាវកពុទ្ធបានត្រាស់ហើយដល់ទៅ យើងទ្រុះសិលអានឹងគឺអគុណធម៌ធ្ងន់ណាស់គឺសិលមានគុណណាស់កុំឲ្យថា អ្នកមានសិលនឹងសងំយុទ្ធតែរួចខ្លួនអត់ជួយប្រទេសជាតិប្រសាសនា មិនមែនទេបងប្អូនកូនចៅពិនិត្យពិចារណាចុះអ្នកដែលមានសិលនឹងគឺថាសម្រេចបានទៅជាប្រយោជន៍ប្រៃលែងណាស់នឹងឯងយើងមើលមើលនៅក្នុងលោកនឹងវាលំបាកតែជាមួយនឹងអ្នកអត់សិលនឹងទេចឹងត្រូវចំណាយមនុស្សធ្វើបលិសណាគួរបាលធ្វើ ណាអ្នករសាការពារអីសពគ្រប់ចំណាយទ្រព្យសម្បត្តិអីអីក្នុងលោកនឹងបង្កើតអាវុធយុទ្ធភ័ណ្ឌអីសពគ្រប់ទាំងអស់ហ្នឹងដើម្បីការពាររំលោភលួចប្លន់អីជិះជាន់អីសពគ្រប់ទាំងអស់ហ្នឹងនឹងឯងត្រូវចំណាយប្រាក់ច្រើន ច្រើនមែនទែនដើម្បីការពារមនុស្សខូចមនុស្សអត់សិលហើយដល់ទៅអ្នកមានសិលមើលមើលទាំងគឺថាមានតែប្រព្រឹត្តទៅ ក្នុងការទំនុកបំរុងឲ្យជីវិត យើងគិតមើលរបាណាតិបាតាវេរមណីមួយបើណាគឺវាសម្បើមណាស់ទៅហើយគុណនឹងណាស់យើងត្រូវឲ្យឃើញអញ្ចឹងនឹងឯងហើយមិនត្រឹមតែប៉ុណ្ណឹងទេជាស្រែប៉ុនទៅទៀតគណាប្រអិននឹងក៏គោរពចំពោះបព្វជិតអ្នកមានសិលសំបីតែ ក្រហោះអ្នកមានសិលចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធម៌អានឹងប្រអិនផងដែលត្រូវគោរពនោះដូច្នេះគឺថា គុណធម៌គឺសិលនឹងបងប្អូនត្រូវឃើញតម្លៃនៃជីវិតនឹងឯងពលឺភ្លឺស្រាងអញ្ចឹងគុណធម៌គឺការដែលមិនទ្រុះសិលនឹងឯងត្រូវឲ្យយល់ថាយើងរស់នៅទោះជាបាត់បង់អីក៏ដោយតែយើងត្រូវអោបកសោបសិលរបស់យើងឲ្យជាប់នឹងឯងហើយគូនៃគុណធម៌ហ្នឹងការដែលមិនទ្រុះសិល ជាមួយគ្នានឹងការដែលលះបង់នៅការជ្រុបងប់ក្នុងការប្រព្រឹត្តទៅ ក្នុងអបាយមុខនឹងឯងផ្សេងផ្សេងការដែល ជ្រុបងប់ក្នុង កាមគុណហើយនឹងការប្រព្រឹត្តអបាយមុខអានេះជាគុណធម៌ណាមួយគឺថាមិនទ្រុសិលហើយពីរហ្នឹងគឺថាមិនមិនជ្រុបងប់ទៅ ក្នុងកាមគុណហើយនឹងការដែល លះបង់នៅអបាយមុខគ្រប់បែបគ្រប់យ៉ាងទាំងអស់បរាភវៈតោមុខខាងនឹងដល់ទៅគូជាមួយនឹងបារមី គឺសីលបារមីនិងនេខមៈបារមីហ្នឹងនឹងឯងការមិនទ្រុះសិលហ្នឹងគឺប្រព្រឹត្តទៅជាសីលបារមីហើយហើយការដែលមិនជ្រុកងប់ក្នុងកាមលះបង់ វាចាកនៅអបាយមុខហ្នឹងអានឹងចូលនៅក្នុងឈានណាដែលប្រព្រឹត្តទៅ ជាអង្គនៃនៃខមៈនឹងឯងចឹងនៃខមៈហ្នឹងគឺវាចា កាមគុណនឹងហើយនឹងឯងហ្នឹងគូទី3ហើយដល់ទៅគូទី4របស់សិលហ្នឹងណាគឺអភិយទាននិងធម្មទាននឹងឯងបើក្នុងគូរបស់ទានជាមួយគ្នានឹងបញ្ញា គឺអមិសទានហើយនឹងធម្មទានហើយដល់មកសិលជាមួយនឹងបញ្ញា គឺអភិយទានហើយនឹងធម្មទានអភិយទានអាហ្នឹងឯងការឲ្យអភ័យចឹងពុទ្ធបរិស័ទយើងយើងឲ្យអភ័យអ្នកដតីមិនបានត្រូវចេះឲ្យអភ័យខ្លួនឯងនឹងឯងចឹងកណាត្រូវចេះឲ្យអភ័យខ្លួនឯង ហើយអភិយៈទេពនឹងធ្វើឲ្យយើងរស់នៅដោយសេចក្តី សុខតន់ពេលវេលា យើងកុំគិតថាសេចក្តីសុខចាំពេលណាពេលណាណាតន់ពេលវេលាក្នុងបច្ចុប្បន្ននឹងតែម្ដងទៀតគឺថាយើងយល់អ្វីអ្វីជាសេចក្តីពិតគ្រប់យ៉ាងក្នុង ជីវិតចឹងទៅ គឺនាំមកនៅសេចក្តីសុខហើយគ្រប់យ៉ាងទាំងអស់ ហើយយើងក៏មិនមែនចេះតែត្រូវការប្រាថ្នាអ្វីៗក្នុងលោកនេះទេព្រោះយើងមានការអប់រំបញ្ញា បង្អោនចិត្តទៅកម្មព្រះនិព្វានទៅយើង មិនទៀមទាអ្វីៗក្នុងលោកនេះនឹងឯងការមិនប្រកម្មនេះឯងដែលជាទីពឹងអញ្ចឹងគឺថាគុណធម៌គឺអភិយទាននិងធម្មទានអញ្ចឹងគឺត្រូវគ្នាគូនៃបារមី គឺសីលបារមីហើយនិងបញ្ញាបារមីអញ្ចឹងបាន 9គូហ្នឹងឯងមកគូទៀតចុះឲ្យបាន10តែក្នុងអដ្ឋថាលោករៀបរាប់លើសពីនឹង ទៅទៀតទាំងអដ្ឋថាចរិយា3ដកក៏ណាឥឡូវបន្តពីនឹងមកគឺគូនៃគុណធម៌ខន្តិសោរចៈព្រោះណាខន្តិសោរចៈហ្នឹងគុណធម៌ណាហ្នឹងណាខន្តិខន្តិហ្នឹងសេចក្តីអត់ធន់ហើយសោរចៈហ្នឹងគឺបានន័យថា សេចក្តីត្រេកអរទៅ នៅក្នុងកម្មល្អឬក៏ត្រេកអរដោយសេចក្តីស្ងប់ស្ងៀមក្នុងចិត្តកណាសោរចៈហ្នឹងចឹងកណាគឺសេចក្តីត្រេកអរនៅ ក្នុងការងារដែលបានធ្វើល្អនឹងឯងតាមផ្លូវចិត្តហើយក៏នៅដោយសេចក្តីស្ងប់ស្ងៀមចឹងទៅមិនស្ងប់ស្ងៀមដោយអំណាចកនុំគុំស្អប់ចាំសងសឹក ស្ងប់ស្ងៀមបន់ឲ្យគេស្លាប់បន់ឲ្យគេវិនិច្ឆ័យអីទេណាស្ងប់នឹងស្ងប់ដោយសេចក្តីរីករាយនឹករលឹកឃើញដល់សេចក្តីល្អដែលបានបំពេញហើយអានឹងសោរចៈទៀតក្នុងអត្តន័យគឺសេចក្តីត្រេកអរនៅក្នុងអំពើល្អចឹងគឺស្ងប់ស្ងៀមបៃតេបាមកជៈក្នុងសមថៈអញ្ចឹងនៅក្នុងខន្តិសោរិចៈហ្នឹងជាគូនៃគុណធម៌ហ្នឹងកណាដែលនៅ ក្នុង អត្តកថាលោក ថាសោរិចៈនឹងគឺការដែលមិនអាងអំណាចមិនកោងកាចប្រព្រឹត្តទៅដោយសេចក្តី រីករាយនិងអំពើល្អដែលប្រព្រឹត្តទៅដោយការសង្គ្រោះនឹងឯងនឹងគឺសោរិចៈនឹងអញ្ចឹងគឺថាគូនៃបារមីខន្តិបារមីនិងវីរិយៈបារមីហ្នឹងប៉ុន្តែឥឡូវគឺថាខន្តិនិងវីរិយៈហ្នឹងមកជាគូបារមីជាមួយគ្នា នឹងឯងខន្តិហ្នឹងខន្តិបារមីនឹងតែហ្មងដល់ទៅសោរិយៈនេះតាកទួងនឹងសេចក្តីជាយាមណាដើម្បីលះបង់អកុសលវិតកៈទៅជាវិរិយៈសង្វរៈលះបង់កាមវិតកៈព្យាបាទិវិតកៈវិហិង្សាវិតកៈនៅដោយសេចក្តីសុខក្នុងក្នុងបហប្រតិនឹងឯងទាំងសោមនោះសោមនោះហ្នឹងគឺបានន័យថា មានចិត្តល្អណាមានចិត្តល្អចិត្តរេចអរីករាយទៅ នៅក្នុងគុណធម៌នឹងគឺសេចក្តីស្ងប់ស្ងៀមដោយការប្រព្រឹត្តព្រះមច្ចរិយធម៌នឹងឯងអញ្ចឹងគឺខ្ញុំបកណារៀបរាប់សេចក្តីត្រង់ដែលថាមនុស្សយើង មានគុណធម៌បានទៅ ជាការបំពេញ បារមីចឹងដើម្បីបានដល់ត្រើយគឺព្រះនិព្វាននឹងឯងដែលឈ្មោះថាទោះជាបាត់បង់ជីវិតទៅហើយក៏ដោយក៏ឈ្មោះថានៅរស់នៅរស់ ម្យ៉ាងគឺថានៅនៅ ក្នុងភពនឹងឯងដែលបដិសន្ធិទៅមានជីវិតនៅរស់រស់ម្យ៉ាងទៀតសូម្បីតែព្រះអង្គបរិនិព្វានទៅហើយក៏ដោយប៉ុន្តែស្ថិតនៅក្នុងការចងចាំស្ថិតនៅក្នុងអនុស្សរណៈស្ថិតនៅក្នុងសេចក្តីជ្រះថ្លា ជាអង្គគំរូនៃពុទ្ធបរិស័ទបងប្អូនកូនចៅនឹងឯងហើយនៅ ក្នុងណាសេចក្តីនៃ វធัวខ្ញុំណាឆ្លើយបញ្ហាពុនចាស់អង្គបញ្ញាបញ្ចុតតោសូមលោកគ្រូជួយបញ្យលសេចក្តីនៃវធัวហ្នឹងឯងមានទេដែលថាសុខច្រើន នៅត្រង់មានទុកតិចណាហ្នឹងត្រូវហើយសុខច្រើន នៅត្រង់មានទុកតិចហ្នឹងឯងដែលទុកតិចទៅសុខវាច្រើនណាហ្នឹងឯងទុកតិចមកពីរាគៈទោសៈមោហៈតិច នឹងអញ្ចឹងកុំឲ្យយើងថាសុខច្រើននឹងត្រង់ដែលមាននេះមាន នោះអីអីក្នុងโลกនឹងច្រើន មានលៀបមានយោមានការសរសើរអីលើកតម្កើងអីច្រើនយើងត្រូវយល់ថាសុខច្រើន គឺនៅត្រង់មានទុកតិចឃើញណាទុកតិចមកអំពី រាគៈទោសៈមោហៈតិចនឹងឯងចឹងចឹងហើយសុខច្រើនមិនមែនព្រោះមកពីមានអ្វីៗច្រើន ទេ សុខច្រើនព្រោះមកអំពីត្រូវការតិច ដល់តែត្រូវការតិចអ្វីអ្វីដែលមានក៏ប្រកាសហាក់ដូចជាច្រើនណាស់ទៅហើយអាហ្នឹងគឺថាធម្មតាយើង មានសេចក្តីសុខទុក្ខតាក់ទងនឹងផ្លូវចិត្តនឹងធំដុំណាស់នឹងឯងរឿងរ៉ាវអីបន្តិចបន្តួចប៉ុន្តែហាក់ដូចជាធំដុំណាស់កើតទុកមួម៉ៅក្តៅក្រហាយចឹងទៅគឺមកពីផ្លូវចិត្តទេចឹងនឹងឯងហើយសេចក្តីសុខហ្នឹងក៏ សំខាន់ផ្លូវចិត្តនឹងដែរចូលមកសពនៅ ក្នុងព្រះមច្ចរិយធัวដូចជាបព្វជិតអញ្ចឹងចឹងដល់ទៅត្រូវការតិចទៅមើលមើលមានអីណែសំបីតែទឹកតែមួយកូនដបហ្នឹងក៏អាចធ្វើឲ្យកែវពេញដែរនឹងឯងបន្ទុយមកវិញបើទឹកពេញក្នុងមហាសមុទ្រហ្នឹងប៉ុន្តែក៏មិនអាចធ្វើឲ្យសមុទ្រហ្នឹងពេញពោទៅដែរ នឹងឯងពេញពោចូលហួសច្រាំងទៅអត់បានព្រោះសមុទ្រវាធំទាំងយ៉ាងណាមិញសេចក្តីត្រូវការច្រើនហ្នឹងវាដូចជាសមុទ្រអញ្ចឹងអញ្ចឹងអ្វីអ្វីដែលបានមកហ្នឹងវាមិនអាចឲ្យពេញទេវាដូចជាទឹកអញ្ចឹងមិនអាចធ្វើឲ្យសមុទ្រហ្នឹងពេញពោទៅបានទេប៉ុន្តែបើត្រូវការតិចទៅវិញដូចជាកែវអញ្ចឹងនឹងឯងប៉ុណ្ណឹងអញ្ចឹងគឺទឹកតែមួយកូន10ក៏អាចឲ្យពេញទៅបានអញ្ចឹងបានសំបីតែស្ដាច់ចាក់ក៏លះប បង់រាជសម្បត្តិមកបួសដែរចឹងមើលមើលមានសេចក្តីសពជាងនៅស្ដេចចក្រទៅទៀតហើយសម្រាប់ព្រះរហັດទៅទៀតនេះគឺជាសេចក្តីសពពិតប្រកបតាមផ្លូវចិត្តដោយអំណាចនៃសេចក្តីត្រូវការតិចចឹងទៅអ្វីអ្វីដែលមានហើយនឹងក៏ ចាត់ចែងដល់ស័កព្រមចារីអីអីចឹងទៅវាសម្បើមណាស់ស្លាប់ទៅមិនយកទៅផងទេចឹងទៅហើយក៏បាន បំពេញសារនិយធัวទៅសបាយប្រតិទៅទៀតនឹងសេចក្តីដោយសង្ខេបប៉ុណ្ណឹងខ្ញុំកណា បានឱកាសពេលវេលា1ម៉ោងចូលរួមក្នុងពិធីបន់ប៉ុណ្ណាជូនបន់ដល់បាសិកាលីលៃហេងចឹង ណាកំពុងតែស្ដាប់នៅពធណាហើយទុកដាក់ប្រាក់បុជាពធទេសនាសម្រាប់រួមជាមួយគ្នានឹងបច្ច័យ4ប្រសង់ក្នុងហំកណាទាំងអស់ហ្នឹងម្ចាស់ដើមប៉ុនហ្នឹង120ម៉ឺនហ្នឹងហើយហើយពុទ្ធបរិស័ទ678,200និង45ដុល្លារ45ដុល្លារហ្នឹងប្រហែល18 18ម៉ឺន18និង67 85 85និង120ត្រូវជា200 5ហ្នឹងហ្នឹងឯងក្បាច់អញ្ចឹងគឺបាន2លានទាំង2លាន ហើយនឹងបន្ថែម50000អញ្ចឹងខ្ញុំណាហ្នឹងឯងបានចូលរួមមួយម្ចាស់ប៉ុនប៉ុន្តែមិនមែនមិនចូលរួម ទុកទៅណាទេគឺថាឲ្យម្ចាស់បនបន្ថែមពីលើបច្ច័យ4ព្រោះប្រសង់ច្រើនអង្គណាស់មុខតែប្រវាណាបច្ច័យ4អីចឹងហ្នឹងណាហ្នឹងឯងឬក៏ថាដាក់តាមវត្តអីយ៉ាងម៉េចយ៉ាងម៉េចចឹងទៅគឺថាមានថវិកាហ្នឹងសំគួរសម្រាប់បូជាដល់ប្រសង់ទាំងដោយសារអីដោយសារថាប្រសង់បានគង់នៅថែរក្សាពុទ្ធសាសនា តាំងពីបតមសង្គាយនារហូតមកក្រុមជំនុំបត្រៃ3ដកអីទាំងអស់ហ្នឹងបើយើង អត់បត្រៃ3ដកយើងអត់បាន បំពេញនៅប្រយោជន៍អត់បានស្គាល់ព្រះសម្មាសម្ពុទ្ធទេអរប្រគុណចំពោះព្រះសង្ឃហ្នឹងដូច្នេះដើម្បីព្រះសង្ឃថែរក្សាព្រះសាសនាតទៅទៀតប្រាក់បុជាពធัวទេសនាសំគួរសម្រាប់ព្រះសង្ឃហ្នឹងដល់ក្រៃលែងទាំងសូមអនុមោទនា